ពួកឯងពួកឯងខាប់ជួយចាប់ចោលធីតាធីតាកុំកុំចូលបើពួកឯងចូលមកយើងនឹងសម្លាប់នាងចោលឯងជាណាគេឯងឆាប់លែងនាងភៀមឯងចង់បានអីឯងគិតថាឯងប៉ះកូនស្រីឯងហើយឯងឯងរត់ខ្លួនបើឯងមិនលែងកូនឯងទេឯងនឹងដាច់ក្បាលនៅទីនេះអោយចេញទៅបើយើងខ្លាចយើងមិនមកទីនេះទេកុំផ្លេចផ្ដាស់កុំផ្លេចផ្ដាស់ណាកុំជូនកុំជូនមកសោះ control. Nadine. Miên ốp Nadine Nadine Miên ốp Chào Miên ốp Miên ốp Miên ốp giúp bà chạy Miên ốp Miên ốp giúp bà chạy Miên ốp មាននប់មាននប់មាននប់យ៉ាងមិនហើយមាននប់មាននប់ត្រូវរបស់ហាប់នាំមាននប់យកទៅរុំរបួសទៅបាទទីម្ចាស់ភីដានីមាននប់ភីដានីចឹងមិនខ្លាចកូន ឆ្លងកាត់នៅថ្ងៃដែលខ្លួនឯងចាប់កំណត់មកយ៉ាងមានសេចក្តីសុខតែមិនដែលគិតសោះឡើយថា ការដែលយើងត្រូវកាត់មកនេះ គឺកាត់មកដើម្បីតែទទួលនៅសេចក្តីទុក្ខកាត់មកដើម្បីជួបតែភាពប្រត់ប្រាស់ភាពអស់សង្ឃឹមភាពសោកសៅខូចចិត្តចាស់ឈឺស្លាប់តាមវិបាកកម្មរបស់ខ្លួនឯងរូបបញ្ញទុក្ខំអនិច្ចំ អនត្តាគឺមនុស្សគ្រប់រូបគង់តែនឹងជួបគ្រប់គ្រប់គ្នាគ្មានអ្នកណាម្នាក់អាចគេចផុតនោះទេ គ្រប់យ៉ាងគឺមិនទៀងអ្វីដែលទៀងនោះ គឺសេចក្តីស្លាប់ចូលក្រោកឡើងចូលក្រោកឡើងក្រោកចេញឲ្យផុតពីភាពសោកសៅនិងមើលឲ្យទាន់ពីសេចក្តីប្រប្រាស់សូមព្រះករុណាទាំងអស់សម្រាប់នៅរឿងរបស់ខ្ញុំព្រះករុណាផង ព្រះករណានិងនិទានឲ្យស្ដាប់ភិក្ខុនៃបដាចាភេរី ដំណាលកាលមួយស្រុកសាវតីមាននាងស្រស់ស្រីសិទ្ធិធីតាជាកូនសិទ្ធិស្អាតអស្ចារ្យតែបែស្នេហាទាសាមនុស្សសិទ្ធិបានដឹងខឹងពេកក្រៃឲ្យបាវលោកលីវាយសន្លប់ មាននុកបែឈាមច្រើនលើសលប់ព្រោះចង់បញ្ឈប់ស្នេហ៍ខុសវណ្ណៈធីតាមិនស្ងប់មិនចប់ចិត្តលួចលាក់ភ័យផិតរត់បណ្ដាក់ទៅតាមាននុកមិនអល់អាក់ក្នុងព្រៃពីរនាក់រួមរស្នា កូនបងកូនប្អូនប្រសោតហើយកម្មមិនកន្តើយក៏មកក្បែរពោះមកចឹកប្តីឲ្យស្លាប់ប្រែ កូនទ្វានោះដែរគាត់ត្រូវព្រាត់ធីតាស្លុតចិត្តមិនផុតកម្មមកស្រុកស្រាក់ស្រាំគ្មានអ្នកឃាត់យល់ពុកម៉ែស្លាប់នាងស្រែកភ្លាត់វិកលរោកើតគឺលឺនាង ការងារថ្ងៃនេះឯងត្រូវដាំផ្កាឲ្យពេញសួននៅម្ដុំនេះទៅហើយត្រូវឲ្យរួចនៅថ្ងៃនេះដូចគ្នាពីព្រោះថាកូនធីតារបស់យើងចូលចិត្តមើលផ្កាណាស់ហើយការដាំផ្កានៅទីនេះគឺវាងាយស្រួលឲ្យកូនយើងមើលអាចស្រាប់បានទេបាទលោកម្ចាស់ហើយការងារដាំផ្កាទាំងនេះក៏ត្រូវឲ្យរួចនៅថ្ងៃនេះដែរមិនត្រូវឲ្យរំលងដល់ថ្ងៃស្អែកទេការងារតែមួយមុខ មិនត្រូវធ្វើច្រើនថ្ងៃនោះទេព្រោះវានាំឲ្យ ខាតពេលវេលាធ្វើការផ្សេងទៀតឯងយល់ទេបាទខ្ញុំយល់ហើយលោកម្ចាស់អើបន្តធ្វើទៀតចុះលោកម្ចាស់ ការមិនចេះហត់ទេមិនបានចេះធ្វើការទាំងភ្លៀងបែបនេះ បងមីនុកនេះណាជាមនុស្សសង្ហា ហើយឧស្សាហ៍ព្យាយាមអត់ធ្មត់ស្មោះត្រង់គួរជាទីកត់ចិត្តរបស់មនុស្សគ្រប់គ្នាតែអាផតអីកំព្រីឪពុកម្ដាយតាំងពីវ័យកុមារ ទើបត្រូវមកបម្រើលោកសេដ្ឋីតាំងពីក្មេងរហូតដល់ពេញវ័យដូចដែលយើងឃើញនេះតើអ្នកណាជាមនុស្សស្រីមានសំណាងដែលបានបងមេនុបជាគូទៅនោះ ឧស្សាហ៍ហើយថែមទាំងជាមនុស្សរស់រាយរាក់ទាក់ទៀតលោកម្ចាស់បានមកដល់ល្អហើយ ឆាប់ទៅបដូរខោអាវទៅដើម្បីទៅផ្សារជាមួយយើងទៀនម្ចាស់នេះក្រែងមានខ្ញុំបាទទៅទៅផ្សារជាមួយលោកម្ចាស់ហាញតាចាំបាច់ឲ្យមនុស្សទៅធ្វើអីទៀនទុកឲ្យមនុស្សធ្វើការផ្ទះនៅនឹងទៅវាជាបញ្ជារបស់យើងយើងចង់ឲ្យមនុស្សទៅជាមួយយើងឯងមានបញ្ហាអីមែនទេអត់ទេទៀនទៅឆាប់ទៅបដូរខោអាវទៅកុំឲ្យយើងរងចាំយូរបានលោកម្ចាស់ ខ្ញុំនឹងប្រញាប់ទៅបដូរភ្លាមទៀតអ្នកនាងចង់ចុះទៅមើលផ្កាដែរអត់ ង់មកអ្នកអើយអត់សូវដាច់ទេអ្នកមកជួយទិញហុកមកសឡទៅតែបន្លែអីទីនេះបន្លែស្មើស្មើល្អសាច់ផុយទេណាហើយប្រហុកខ្ញុំសិតតែល្អទាំងអស់ហ្នឹងតែចាំតិចចាំខ្ញុំលូកឲ្យអញ្ចឹងលូកឲ្យហើយមកណាខ្ញុំទៅរកទិញបន្លែខាងនោះសិនបាទបាទបាទចាមកអ្នកអើយត្រូវការបន្លែអីអត់នេះឆ្នាំខ្មែរឆ្នាំខ្មែរបន្លែស្មីស្មីខ្មែរកែរូបថ្មីស្រស់ស្រស់ល្អណាស់ទៅនិយមមកថ្មីកាដាក់នេះឲ្យត្មងទៅកំពុងលក់អត់ដាច់ផង លោកសេដ្ឋីហេតុអីក៏ឈប់យ៉ាងដូចនេះបន្តិចទៀតឯងទៅទាប្រាក់ពីអាម្នាក់នោះប្រហុកនោះមកយើងតែខ្ញុំថាឲ្យមនុស្សទៅម្ដងទៅទៀនម្ចាស់ព្រោះថាមនុស្សមិនដែលបានទៀនណាបានពីមុនមកទេទៀនអើឲ្យមនុស្សទៅក៏បានដែរណែឯងឆាប់ទៅទាប្រាក់ទៅទាឲ្យបានណាតែថ្ងៃនេះមិនមែនជាថ្ងៃតែត្រូវទាបំណុលឯណាទៀនម្ចាស់ មីមីជួយខ្ចប់ឲ្យខ្ញុំមកតែយើងចង់ទាបបំណុលពីអាម្នាក់លុបប្រហុកនោះថ្ងៃនេះទៅទៀតតែយកអាណាសាច់អានេះខ្ញុំក៏យកដែរណែតែឯងយ៉ាងម៉េចនឹងបន្លែបន្លែគ្រាន់តែទាបបំណុលក៏មិនហ៊ានទៅដែរមកជួយទិញក៏បានចាំយើងទៅខ្លួនឯងខ្ញុំយកតកូននេះនោះដាក់ឲ្យខ្ញុំទាំងអស់នឹងមកហា លោកសេដ្ឋីថ្ងៃនេះជាថ្ងៃល្អហើយដែលលោកសេដ្ឋីដើរផ្សារ ត្រូវហើយជាថ្ងៃល្អរបស់យើងប៉ុន្តែជាថ្ងៃអាក្រក់របស់ឯងលោកសេដ្ឋីនិយាយអញ្ចឹងបានន័យថាម៉េចគឺលោកសេដ្ឋីចង់មានន័យថាចង់ទាបប្រាក់អំផុនឯងនឹងណាទាបប្រាក់ប្រាក់អីទៅលោកសេដ្ឋីបើមិនទាន់ដល់ថ្ងៃផងហ្នឹងមនុស្សដូចជាឯងនេះ ទោះជាមិនទាន់ដល់ថ្ងៃកំណត់ក៏ត្រូវសងប្រាក់របស់យើងដែរយើងមិនត្រូវការឲ្យប្រាក់ដែលយើងខំរក តើឲ្យមនុស្សជាជន់គ្នាឯងខ្ចីនោះទេថ្ងៃនេះប្រសិនបើឯងគ្មានប្រាក់ទេយើងមិនទាក៏បានតែនេះដនមានុបឆាប់រឹបអូសជញ្ជីងនិងប្រហុកទាំងអស់នេះទៅ បានទៀនម្ចាស់បានទៀនលោកសេដ្ឋីមិនបានលោកសេដ្ឋីធ្វើអញ្ចឹងអូអ្នកស្រុកអ្នកភូមិមើលចុះសេដ្ឋីនេះពិតជាមានចិត្តស្មោះកំណាញ់ណាស់មកទាបបំណុលមុនកំណត់ អត់មានចិត្តយោគយល់ដល់អ្នកស្រុកភូមិគ្នាឯងអីបន្តិចសោះអាងតែខ្លួនមានធ្វើបាបអ្នកក្រជីជន់គេងប្រវាញ់តាមអំពើចិត្តណែអំផុនអំឯងដូចជាជ្រុលពេកហើយ ណា លោកសទ្ធីគាត់ជាមនុស្សល្អគាត់មិនមែនជាមនុស្សបែបហ្នឹងទេកូនមានម្ដាស្រាបៀគ្រុតពេលវេលាល្អ ពេលវេលាជាមួយគ្រុឌបាបៀអាន់ឆើរូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមហនុមាន ស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេលកាត់បន្ថយបញ្ហាក្លិនមាត់ធ្វើឲ្យអញ្ចឹងថ្មីមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជាងមុន Colgate Salt Herbal Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិអរគុណមេម្ដង បើយើងមាន ចិត្តស្មឺកំណាញ់យើងក៏មិនអោយប្រាក់គេខ្ចីបែបនេះនោះទេហើយយើងក៏មិនដែរមកទាគេមុនកំណត់បែបនេះដែរប៉ុន្តែ ចំពោះប្រភេទមនុស្សដូចឯនេះជាមនុស្សកេងប្រវ័ញ្ចបោកប្រាស់គេយើងមិនគួរណាយកប្រាក់មកឲ្យឯងខ្ចីទេមានុបនីដនឆាប់ប្រមូលអីវ៉ាន់ទាំងអស់ទៅ បានទៀនម្ចាស់ស្លាប់ណាស់ឃើញទីនោះស្អីគាត់ខាងមើលចោះ ឯងពួកឯងឆាប់ជួយចាប់ចោលធីតាធីតាកុំកុំចូលបើពួកឯងចូលមកយើងនឹងសម្លាប់នាងចោលឯងជាណាគេឯងឆាប់លែងនាងភៀមឯងចង់បានអីឯងគិតថាឯងប៉ះកូនស្រីឯងហើយឯងឯងរត់ខ្លួនបើឯងមិនលែងកូនឯងទេឯងនឹងដាច់ក្បាលនៅទីនេះអោយចេញទៅបើយើងខ្លាចយើងមិនមកទីនេះទេកុំផ្លេចផ្ដាស់កុំផ្លេចផ្ដាស់ណាកុំចូលកុំចូលមកសោះ control. Nani? Miền Úc Mẹ điên Mẹ điên Miền Úc Chào Miền Úc Miền Úc Miền Úc Miền Úc Miền Úc Miền Úc Miền Úc Miền Úc Miền Úc Miền Úc Miền Úc Miền Úc Miền Úc Miền Úc Miền Úc Miền Úc មាននប់មាននប់មាននប់យ៉ាងម៉េចហើយមាននប់មាននប់ត្រូវរបស់ហាប់នាំមាននប់យកទៅរុំរបួសទៅបាទទីម្ចាស់ភីណានីមាននប់ភីណានីចឹងមិនហើយកូនអ្នកនាងឆាប់នាំនាងឯងទៅមាននប់ចាទីម្ចាស់តោះអ្នកនាងលេងអញនៅស្ងៀមស្ងៀមអញជឿណាណា ឯងទេហេតុអីបានតែឯងចង់សម្លាប់អញអូគឺមកពីរឿងថ្ងៃមិញមែនទេបានតែឯងធ្វើបាននេះមនុស្សជាជនគេដូចជាអសថីឯនេះងាប់កាន់តែឆាប់កាន់តែល្អជាអ្នកមាននឹងគេដែរប៉ុន្តែមិនដែលចេះយោគយល់អាណាទេអញមិនចូលចិត្តនិយាយដដែលដដែលទេមនុស្សដូចជាអញនេះទោះធ្វើល្អក៏ប្រភេទមនុស្សអាក្រក់ដូចជាឯងមើលមិនឃើញអំពើល្អរបស់អញដែរណាស់ហើយ ពួកឯងយកវាទៅឃុំនៅខាងក្រៅទៅហើយមើលវាបានល្អបានទៀនម្ចាស់បានទៀនម្ចាស់មកលេងអញអញសម្លាប់អាសន្តិកំណាញ់នេះចោលទៅទៅដល់ទៅលោកបង កុំតែគិតកុំតែខ្វល់នឹងសម្ដីគេអីរាល់ថ្ងៃនេះលោកបងធ្វើល្អដាក់អ្នកស្រុកអ្នកភូមិច្រើនណាស់ហើយចង់គេគិតយ៉ាងម៉េចយល់យ៉ាងម៉េចស្រេចតែគេទៅចោះណា បងមិនដែលយកសម្ដីអាចោរនោះមកគិតទេបងគ្រាន់តែបារម្ភថា នៅក្នុងភូមិនេះតើមានប្រភេទមនុស្សដូចវាប្រមាណអ្នកទៀតអូនមិនដឹងទេនៅឯផ្សារថ្ងៃមិញវាលក់ដូរបន្លំគេដល់តាបងតាមតន់វាមកមកខុសឈ្មោះបងអញ្ចឹងបងត្រូវតែកម្ចាត់ពួកអាមនុស្សដូចជាវានេះ ឲ្យអស់ពីស្រុកសាវត្ថីនេះ។ យ៉ាងម៉េចហើយអូមានដឹងពីគាត់ទេ ចាស់អ្នកនាងលោកម្ចាស់បានឲ្យគ្រូម៉មកព្យាបាលមុខរបួសឲ្យហើយប៉ុន្តែប្រហែលជាមិនទាន់ធូរស្រាលទេអ្នកនាងនេះខ្ញុំចង់ទៅមើលគាត់មិនបានទេអ្នកនាងហេតុអីមិនបាននេះមានលោកមិនត្រឹមតែជួយជីវិតខ្ញុំទេគាត់ថែមទាំងជួយជីវិតលោកពុកនិងអ្នកម៉ែឬមួយក៏អ ចង់ឲ្យខ្ញុំបិទភ្នែកមិនខ្វល់ពេកមាននោមមិនមែនអញ្ចឹងទេអ្នកនាងចុះវាយ៉ាងម៉េចអញ្ចឹងគឺថាថ្ងៃនេះមានភ្ញៀវមកលេងលោកម្ចាស់បើសិនជាអ្នកនាងចង់ទៅមើលមីនុបខ្ញុំខ្លាចតែលោកម្ចាស់មិនអនុញ្ញាតភ្ញៀវនោះជាអ្នកណាមក កាលពីយប់មិញខ្ញុំបានឮដំណឹងថាមានចោរចូលផ្ទះលោកអ៊ំសេដ្ឋីទើបខ្ញុំប្រញាប់មកទាំងព្រឹកបែបនេះតែថាអ្នកទាំងអស់គ្នាមិនអីទេមែនទេលោកអ៊ំសេដ្ឋីគ្រប់គ្នាមិនអីនោះទេ លើកលែងតែមានុប ដែលគេត្រូវរបួសដោយសារតែគេជួយបត់ត្រីធីតាមានុបមានុបជានរណាទៅលោកអ៊ំសេដ្ឋីអមានុបគឺជា អ្នកបើបម្រើនៅផ្ទះអ៊ំតាំងពីនៅក្មេងមកម្ល៉េះអបាទលោកអ៊ំសេដ្ឋី អញ្ចឹងខ្ញុំទៅមើលគេបន្តិចហាញណាមិនបាច់ទេមនុស្សថ្លៃធ្នូដូចជាលើកក្មួយអញ្ចឹងកុំចូលទៅមើលមនុស្សដែលមានឋានៈតូចទាបបែបនេះអីតែចាណាក៏អ៊ំអរគុណក្មួយជំនួសគេដែរបានលោកអ៊ំសិទ្ធិតែថ្ងៃនេះក្មួយមានកណាត់សោតចង់យកមកជូនលោកអ៊ំសិទ្ធិខ្លះនឹងណាអអរគុណលោកក្មួយខ្លាំងណាស់ហឹម មើលទៅកណាត់សូត្រនេះសាច់ស្អាតល្អណាស់ចាំអ៊ំយកទៅឲ្យកូនធីតាប្រើប្រាស់ចុះព្រោះថាអ៊ំរបស់ក្មួយនឹងចាស់ហើយมันអាចប្រើសូត្រដែលមានពណ៌ឆាត់ឆាយបែបនេះបានទេបានលោកអ៊ំព្រោះថាសេដ្ឋីធីតាពីមួយថ្ងៃទៅមួយថ្ងៃរូបរាងកាន់តែស្រស់សោភាសឹងតែចំណាំមិនបានអូអរគុណលោកក្មួយខ្លាំងណាស់ដែលបានសរសើរកូនអ៊ំតែថាលោកក្មួយឃើញ កូនធីតាតាំងពីពេលណាអូបានអ៊ំសេដ្ឋីគឺក្មួយ បានឃើញគាត់តែមួយផ្លែននឹងណាអូសេដ្ឋីធីតាមិនសូវបង្ហាញមុខអនណា បានឃើញទេព្រោះគេជាមនុស្សអៀនពៀនច្រើន បានលោកអ៊ំសេដ្ឋីនិយាយអញ្ចឹង ធីតាគេមានគូគប់ហើយនៅលោកអ៊ំសេដ្ឋីអូគឺក្មួយនិយាយលេងទេលោកអ៊ំសេដ្ឋី បើសិនជាមានពាក្យណាលឺលួអីសូមលោកអ៊ំសេដ្ឋីកុំប្រកែប្រកាន់នឹងក្មួយអីណាម្ល៉េះទេអ៊ំមិនប្រកាន់លោកក្មួយទេអើមុននេះលោកក្មួយសួរថា កូនធីតាមានគូគប់ហើយនៅមែនទេអូបានលោកអ៊ំសេដ្ឋីគឺក្មួយគ្រាន់តែចង់ដឹងនឹងណាសេដ្ឋីធីតាមិនទាន់មានគូគប់នៅឡើយទេចិត្តនាងស្អាតស្អំមិនទាន់ហ៊ានគិត រឿងគូជីវិតនៅឡើយទេ ពេលវេលាជាមួយគ្រុឌបាបៀអាន់ឆើរូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមហនុមាន ស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេលកាត់បន្ថយបញ្ហាក្លិនមាត់ធ្វើឲ្យអញ្ចឹងថ្មីមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជាងមុន Colgate Salt Herbal Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិអរគុណមេម្ដង កាលពីយប់មិញនេះមាននប់ហ៊ានយកជីវិតខ្លួនឯងទៅរងកាំបិតជំនួសខ្ញុំគាត់កំពុងតែគិតថាខ្លួនឯងជាមនុស្សទេពឬក៏យ៉ាងម៉េច អ្នកនាងធីតាមកធ្វើស្អីទីនេះអឺមគឺខ្ញុំមកមើលមីនុក ព្រោះមីនុកបានជួយខ្ញុំខ្ញុំមានអ្នកផ្សេងមើលថែហើយអ្នកនាងមិនបាច់បារម្ភទេតែនេះអ្នកនាងមកទីនេះដោយផ្ទាល់មើលទៅដូចជាមិនតំណងទេខ្ញុំមិនខ្វល់មិនបាននោះទេ គឺខ្ញុំត្រូវតែខ្វល់ណាស់មីនុក មាននប់មីសនឹងអស់ជីវិតដោយសារតែជួយខ្ញុំខ្ញុំនៅស្ងៀមមិននឹងបានខ្ញុំពិតជាមិនអីមែននេះអ្នកនាងបាត់ភ័យនៅឬមួយក៏អ្នកនាង នៅតែភ័យបារម្ភទៀតខ្ញុំមិនភ័យរឿងចោលចាប់ខ្ញុំនោះទេប៉ុន្តែខ្ញុំភ័យរឿងមីនប់នេះមីនប់ថ្ងៃក្រោយកុំធ្វើបាត់មីសទៀតណា ខ្ញុំជាកូនចៅខ្ញុំមានតួនាទីមើលថែចវាយទោះបីជាយកជីវិតខ្ញុំមកការពារក៏ខ្ញុំយល់ព្រមចុះបើមាននប់ស្លាប់ឲ្យខ្ញុំធ្វើយ៉ាងម៉េចនេះសំណាងហេតុដែលរបូស្រាខ្ញុំបារម្ភពីមាណពខ្លាំងណាស់ដឹងទេ តែខ្ញុំបារម្ភពីអ្នកនាងច្រើនជាងខ្ញុំមិនកើតអីទេអ្នកនាងកុំបារម្ភពីខ្ញុំអីណាមាននប់នេះដៃក្តៅខ្លាំងណាស់ខ្លួនក៏ក្តៅដែរអឺមាននប់ដាក់សៀមទៅណាចាំខ្ញុំជូតខ្លួនឲ្យអត់ទេណានាងគឺ អ្នកនេះធ្វើបាននេះមិនល្អទេមិនអីទេនៅឲ្យស្ងៀមទេត្រូវតែស្ដាប់បញ្ជាណា រួចហើយមាននប់នេះមាននប់ សម្រាប់ឲ្យសៀមសិនតែហើយកុំខំប្រងើបធ្វើការធុនធ្ងន់អីបន្តិចទៀតខ្ញុំនឹងឲ្យអកចុះមកហូបមកឲ្យមាននប់ពិសាដើម្បីឲ្យឆាប់ជាខ្ញុំអរគុណអានាងខ្លាំងណាស់ ដែលបានមកមើលថែខ្ញុំនៅថ្ងៃនេះ។ ជ្រាបស្ងាត់ខ្យល់បក់ផាយផាត់ដួងចិត្តនាំកាយឲ្យមកជួបភ័ក្ររូបស្រស់ចរណៃក្រោមដួងចន្ទថ្លៃជាសាសីស្នេហ៍ស្នេហាលាក់ពួន ហាមចិត្តរៀងខ្លួន ព្រោះតែឋានៈចង់ជួបចង់ក្បែរតែមានឧបសគ្គព្រោះស្រស់វលៈប្រៀបដួងចន្ទថ្លៃចំណែករូបបងទុនសាយមួមង នៅទៀបជាប់ដី មិនហ៊ានប្រាថ្នាដួងច័ន្ទខ្ពស់ក្រៃតែចិត្តស្រមៃនៅតែចង់ស្នេហ៍កូនទុនសាយនៅឆ្ងាយដល់ជើងមី ចិត្តដងហើយអ្នកដល់នៅគំរូច័ន្ទបានត្រឹមផ្ញើសំលេងតាមវិយោទៅកាន់រួងចាឈលជុំនោត្រជាងខ្លាំងចិត្តកាន់តែនឹករួងច័ន្ទអើយដឹងទេខ្ញុំចង់ថែចង់ក្បែរកាយយ៉ាង បានត្រឹមគិតដល់រូបជីវ៉ារំពេលងាយព្រឹកបែដងញញបើគ្មានចាំច្បាំជាស្រពូនក្រៀមសវិតចង់ប្រាំផាត់នឹងមួយជីវិតសុំស្មងតែចាំទុនសាយនឹកចាំកុំប្រកានអូដំណា ចិនស្នេហ៍ប្រាប់ដល់ដួងច័ន្ទដែលដេកក៏នឹងឃើញមុខបេងដងរវរវីខ្លាំងសង្ឃឹមចាំមិនប្រកានឹកវិញដូចគ្នាទុំនៅឆ្ងាយកុំណាយពីកូនទុនសាយឋានកុំណាបែដ បយត់ធ្លាក់សុំសងសូបិនឃើញច័ន្ទពេលមិនព្រាថ្ងៃមួយនឹងបានជួបគ្នាលែងរងាហើយ នៅទីនេះធ្វើអីក្រែងថាឈឺឯងបើឲ្យខ្ញុំសង្ងំនៅតែក្នុងបន្ទប់ខ្ញុំច្បាស់ជាឈឺជាងនេះជាមិនខានទេអ្នកនាងហេតុអីគ្រាន់តែស្ងំស្ងៀមនៅក្នុង បន្ទប់ដេកធម្មតាហេតុអីក៏ត្រូវឈឺព្រោះខ្ញុំមិនចូលចិត្តនៅស្ងៀមណាមួយខ្ញុំជាមនុស្សប្រុសមិនអាចឈឺតម្រុនបានទេណានាងអញ្ចឹងអញ្ចឹងមានន័យថា មាននប់ជាហើយមែនទេ បានអានាង ខ្ញុំបានជាហើយចុះអានាងមកទីនេះ មានការអីដែរកូនមានម្ដាស្រាបៀគ្រុតពេលវេលាល្អពេលវេលាជាមួយ គ្រុតស្រាបៀអានឆើរូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមហនុមាន ស្រាបៀគុណភាពខ្ពស់វិសាលភាពគ្រប់ពេល បន្ថយបញ្ហាក្លិនមាត់ធ្វើឲ្យអញ្ចាញធ្មេញមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជាងមុន Colgate Salt Herbal Glow Collagen ស្បែកតឹងណែនភ្លឺបត់រលោងតាមបែបធម្មជាតិកូនមានម្ដងគឺអត់ទេខ្ញុំអត់មានអីទេគ្រាន់តែចង់ដឹងថាមាននប់ធូរឬក៏ណែខ្ញុំដឹងថានាងមាន អ្នកនាងមានអីយកមកឲ្យខ្ញុំមែនទេអឺមគឺអត់ទេអត់មានអីទេអញ្ចឹងខ្ញុំខ្ញុំដឹងថាមាន គឺ នៅ ពីក្រោយខ្នងរបស់អ្នកនាងខ្ញុំអរគុណចំពោះទឹកចិត្តរបស់អ្នកនាងទោះបីជាពេលនេះខ្ញុំបានធូរហើយក៏ពិតមែនតែខ្ញុំសន្យាថា ខ្ញុំនឹងផឹកវាឲ្យអស់ចុះនៅនាមមិនខ្លាចគេឃើញទេមិនខ្លាចទេព្រោះមុននឹងមកខ្ញុំបានឲ្យអកមើលផ្លូវហើយថានៅទីនេះគ្មានមនុស្សទេអំបាញ់មិញមាននប់ថានឹងផឹកថ្នាំនេះឲ្យអស់កុំភ្លេចផឹកឲ្យអស់ផងណាបើសិនជាខ្ញុំមកលើក្រៃនៅសាលប្រកាសជាត្រូវហើយបាទនាងខ្ញុំនឹងផឹកវាអស់នាងកុំបារម្ភអី ល្អហើយអញ្ចឹងអញ្ចឹងខ្ញុំសុំទៅសិនហើយណាមាននប់កុំភ្លេចមកថែទាំខ្លួនកុំធ្វើការអីធ្ងន់ពេកប្រយ័ត្នមុខរបួសនេះវាទៅជាខ្លាំងបានអរគុណអានីខ្ញុំនឹងប្រយ័ត្នប្រយែង ចឹងមិននឹងធីតាចឹងមិននឹងកូនហាកាត់អីកូនដូចជាមិនស្រួលនៅក្នុងខ្លួនទេមិនស្រួលខ្លួន មើលម៉ែស្ទាបថ្ងាស់បន្តិចមើលគឺមិនមែនចឹងទេណាអ្នកម៉ែគឺកូនមកនេះកូនចង់សុំអនុញ្ញាតអ្នកម៉ែទៅលេងនៅខាងក្រៅព្រោះថាកូននៅតែផ្ទះមានអារម្មណ៍ថាធុញថប់មិនស្លាប់បាននិយាយឲ្យចំទៅ គឺកូននេះធុញណាស់អ្នកម៉ែ ចឹងកូនចង់ទៅណាគឺកូនចង់សុំអ្នកម៉ែទៅលេងស្រះនៅភូមិខាងលិចអ្នកម៉ែកូនសុំបងណាអនុញ្ញាតឲ្យកូនទៅទេកូនដឹងថាអ្នកម៉ែបារម្ភពីកូនប៉ុន្តែគ្មានអ្នកណាគេមកធ្វើបាបកូនទេព្រោះកូនមានអ្នកការពារដល់ទៅពីអ្នកណាអ្នកម៉ែអ្នកការពារពីរនាក់អ្នកណាខ្លះ គឺខ្ញុំហើយនឹងមីនុបណាទៀនម្ចាស់អូហើយមីនុបមីនុបជាហើយនឹងឯងបានជាចង់ជូនកូនធីតាចេញទៅក្រៅប្របាទទៀនម្ចាស់ខ្ញុំបានជាហើយខ្ញុំអាចជូនអានាងធីតាទៅបានយើងខ្លាចក្រែងកើតហេតុដូចថ្ងៃមុនទៀតណាយើងពិតជាមិនចង់ឲ្យកូនធីតាមានរឿងអីកើតឡើងទេណា Hmm. មិនអីទេអ្នកម៉ែគឺគ្មានអ្នកណាហ៊ានមកធ្វើបាបកូនទៀតទេ ព្រោះមាននប់នេះគេប្រកាយខ្លាំងណាស់ដោយដែលអ្នកម៉ែបានឃើញការប្រយុទ្ធនោះអញ្ចឹងគេហ៊ានយកជីវិតរបស់គេមកការពារជីវិតរបស់កូនអូមែនហើយយើងក៏ចង់អរគុណឯងដែរអរគុណច្រើនណាស់មីនុដែលបានជួយការពារកូនធីតានៅយប់នោះអញ្ចឹងថ្ងៃនេះ អញក៏ត្រូវការពារកូនធីតាឲ្យបានល្អដូចជាមុនអញ្ចឹងដែរណាប្របាទទៀនម្ចាស់នាងអកក៏អញ្ចឹងដែរត្រូវមើលថែកូនធីតាឲ្យល្អណាសំបីតែសម្ោចមួយក៏មិនឲ្យប៉ះដែរចាទៀនម្ចាស់អ្នកម៉ែនេះមានន័យថាអ្នកម៉ែអនុញ្ញាតឲ្យកូនទៅឲ្យមែនទេអឺ មាននប់ដឹងអត់ខ្ញុំរកឱកាសនេះយូរហើយគឺ ខ្ញុំចង់ម្លែងខាងក្រៅជាមួយនឹងមាននប់មាននប់មិនថាអីទេមែនទេអោះអត់ទេណានាងវាមិនមែនជាការរំខានអីទេតែវាជាការពេញចិត្តដែលត្រូវជួននាងមកទីនេះណាមួយជាទូនាទីដែលខ្ញុំត្រូវការពីនាងផងមាននប់ចាប់បើសិនជាខ្ញុំមិនមែនជាកូនច្បាយនាយរបស់មាននប់មាននប់ពេញចិត្តនឹងធ្វើបែបនេះទេ បានអានាងឲ្យតែមានអានាងធីតានៅក្បែរមិនថាស្ថិតនៅក្នុងឋានៈជាអ្វីឬក៏គ្មានទួលនីតិអ្វីក៏ខ្ញុំព្រឹត្តិការពីអានាងដែរហេតុអីទេព្រោះអានាងគឺជាមនុស្សដែលខ្ញុំចង់ការពីមាននោះតែខាងនោះទេនោះខ្ញុំចង់បែបការជុកនោះក្រពុំស្អាតបានអានាង នេះ នាងសិទ្ធិធីតាហៅខ្ញុំឲ្យមកចាំការពារតែហេតុអីក៏ឲ្យខ្ញុំនៅចាំលើគោកតែម្នាក់អញបែបនេះអូយនាងអអើយនាងអអញនេះកំសត់ដល់ហើយណាណាអណានាង អ្នកនាងសិទ្ធិធីតាមាននៅផែបាត់តាណាហើយអូឬមួយអូយឬមួយអ្នកនាងលងទឹកអ្នកនាងមីណប់ហើយមីណប់លឺនាងខ្ញុំហើយទេអ្នកនាងអូយបាត់ធោអើយគុណព្រះជួយកុំឲ្យអ្នកនាងខ្ញុំកាត់អីឲ្យសោះអ្នកនាងអូយបាត់តាណាហើយនេះអូយងាប់នាងអស់មិនខានទេលោកអើយលោកអ្នកនាងមីណប់ អ្នកនាងដាក់ជើងមកខាងលើមកចាំខ្ញុំមើលឲ្យអូយវាជាកំហុសខ្ញុំដែលធ្វើឲ្យអ្នកនាងលងទឹកបែបនេះបើសិនជាលោកស្រីម្ចាស់ដឹងអូយងាត់នឹងអត់មិនខាន់ទេនេះអត់ទេពេលនេះមិនមែនជាពេលរងនរណាខុសនរណាត្រូវទេអ្វីដែលសំខាន់យើងត្រូវរកវិធីជូនអ្នកនាងទៅផ្ទះវិញទៅទាំងសែមអញ្ចឹងត្រូវហើយទោះបីជាត្រូវលោកស្រីម្ចាស់ស្ដីបន្ទោក៏ខ្ញុំទទួលដែរព្រោះថាព្រោះតែខ្ញុំទើបអ្នកនាងលងទឹកបែបនេះអត់ទេមីនខ្ញុំមិនឲ្យអ្នកណាម្នាក់ដាក់ទៅមីនុកទេ ព្រោះមនុស្សមិនបានធ្វើអីខុសនេះអត់ទេណានាងតោះពួកយើងឆាប់ត្រឡប់ទៅផ្ទះវិញទៅអ្នកនាងងើបរួចអត់តោះអ្នកនាងចាំខ្ញុំបីអ្នកនាងទៅវិញអូយអូយអ្នកនាងអ្នកនាងយ៉ាងម៉េចទៅហើយអត់អ្នកនាងឈឺកន្លែងណាគឺចាំខ្ញុំបីអ្នកនាងទៅវិញណា តែសុំអ្នកនាងអធិស្ឋានខ្ញុំផងតោះតោះតោះមីនុតតោះ គឺខ្ញុំចង់យកយករបស់នេះជូននាងគឺខ្ញុំមិនប្រកាន់នឹងមាណពទេព្រោះថាខ្ញុំក៏មានចិត្តស្នេហ៍ចង់រស់នៅក្បែរមាណពដូចគ្នាបងត្រូវសន្យាណាបងសូមសន្យាចំពោះសទ្ធីធីតាថា បងគ្មានថ្ងៃចោលសទ្ធីធីតាជាដាច់ខាតពួកអញធ្វើអីអាមិនុបយើងមិនគួរទុកចិត្តឯងទេឆាប់ទៅចាប់វាយកទៅដាក់ទុកឲ្យសមនឹងអ្វីដែលវាធ្វើមកលើយើងបាត់ទេម្ចាស់មក ទៅធីតាទៅទៅកូនតើលេងបងមានទុកទៅគាត់មិនបានធ្វើអីខុសទេម្ដាយដឹងណាកូនគ្មានអ្នកណាម្នាក់ចង់បែកបាក់ស្នេហាខ្លួនឯងនោះទេតែ ស្នេហាតែមួយ ដែលកូនគួរតែមាន គឺជាស្នេហាមានកិត្តិយសបងមានពិតជាមិនអីទេមែនទេ អ្នកម៉ែអញមិននឹកស្មានថាឯងខ្លាចជាសត្វកពើមកខំអញចឹងសោះអញចិញ្ចឹមក្បាលឯងបានអញក៏សម្លាប់ឯងបានដែរព្រោះឯងជាសត្វនិរិឆានអាដោ បងហើយយូរទៅងាប់ទៅឯងអើយ mãi